នេះគឺជាមុខម្ហូបបង្គាដុតអំបិលបងប្អូនធ្លាប់តែធ្វើបង្គាអប់ឬក៏យកទៅឆាឬក៏យកទៅស្ងោរជាមួយ នឹង ទឹកដូងអីអញ្ចឹងណាបងប្អូនគ្រាន់តែមើលឃើញ នៅពេលដែលខ្ញុំបកបង្គារួចហើយហើយស្រោចទឹកជ្រលក់បែបនេះបងប្អូនក៏ដឹងដែរថាទំនងប៉ុណ្ណាហើយឆ្ងាញ់ប៉ុណ្ណាអញ្ចឹងហើយបើសិនជាបងប្អូនចង់ដឹងថាបង្គាដុតអំបិលរបស់ខ្ញុំងាយស្រួលនៅក្នុងការចម្អិនយ៉ាងណានោះតោះយើងទៅដុតបង្គាជាមួយនឹងខ្ញុំទាំងអស់គ្នា គ្នាថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកដុតបង្គាឲ្យប្លែកម្ដងហើយមុខម្ហូបមួយមុខនេះបើសិនជាយើងបានចេញមកខាងក្រៅបែបនេះ មានទេសភាពមានបឹងមានដើមឈើមានម្លប់ត្រជាក់ត្រជាក់បែបនេះគឺថាត្រូវគ្នាមែនទែនបងប្អូនហើយរសជាតិក៏ឆ្ងាញ់ទេសភាពក៏ស្អាតវាស៊ីគ្នាជាមួយនឹងម្ហូបរបស់យើងដំបូងយើងត្រូវបុកទឹកជ្រលក់របស់យើង ហើយចំពោះទឹកជ្រលក់របស់យើង យើងប្រើខ្ទឹមសខ្ទឹមក្រហម ហើយនឹងម្ទេសម្ទេសបងប្អូន អាចប្រើតាមចំណង់ចំណូលចិត្ត ចិត្តហើយបន្ថែមជាមួយនឹងគល់ជីវ៉ាន់ស៊ុយរួចហើយយើងបុកចូលគ្នាឲ្យ ល្អិតបន្តិចមកឥឡូវនេះឃើញថាគ្រឿងរបស់យើង ល្អិតបានល្អហើយខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរប៊ីចេងហើយនឹងស្ករត្នោតចំពោះទឹកជ្រលក់របស់យើងភាគច្រើនខ្ញុំប្រើស្ករត្នោតបែបនេះបងប្អូនដោយសារយើងប្រើស្ករត្នោតវាធ្វើឲ្យទឹកជ្រលក់របស់យើងមុតបានល្អ នៅពេលដែលដាក់ស្ករត្នោតរួចហើយខ្ញុំបន្ថែមជាមួយនឹងទឹកត្រីហើយនឹងទឹកក្រូចឆ្មា រួចហើយយើងច្របល់ចូលគ្នាឲ្យសព្វមកនៅពេលដែលយើងច្របល់សព្វហើយវារៀង កូកទឹកបន្តិចឲ្យខ្ញុំថែមទឹកស្អាតបន្តិចទៀតដើម្បីកុំឲ្យវាខាប់ពេកណាបងប្អូនយើងយកមកល្មមដែលយើងងាយស្រួលនៅក្នុងការជ្រលក់ជាមួយនឹងបង្គារបស់យើងនៅពេលដែលបន្ថែមទឹករួចហើយបងប្អូនក៏អាចភ្លក់មើលរសជាតិវាថាល្មមហើយបងប្អូនក៏ទុកវាមួយឡែកសិននៅពេលដែលយើងធ្វើទឹកជ្រលក់របស់យើងរួចហើយដល់វគ្គពិសេសហើយបងប្អូន យើងចាប់ផ្ដើមដោតបង្គារបស់យើងបែបនេះមក ការដែលខ្ញុំដោតបង្គារបស់យើងបែបនេះបងប្អូនគឺធ្វើឲ្យបង្គារបស់យើងនៅពេលដែលដុតឆ្អិនវាអត់កោងវានៅតែត្រង់ស្អាតបែបហ្នឹងពេលដែលឆ្អិនយើងបកសម្បកចេញក៏យើងងាយស្រួលនៅក្នុង ការកាន់ញ៉ាំផងដែរ ឥឡូវនេះពេលដោតបង្គារួចហើយខ្ញុំចាប់ផ្ដើមដាក់អំបិលអំបិលបងប្អូនអាចប្រើឆ្នាំងក៏បានខ្ទះក៏បានបងប្អូនដាក់ឲ្យក្តៅបន្តិចសិនហើយនៅពេលដែលអំបិលរបស់យើងក្តៅល្អហើយសិមយើងយកបង្គារបស់យើងដែលបានដោតរួចនោះយកទៅដាក់ពីលើយើងតម្រៀបបង្គាបែបនេះមកបងប្អូនតម្រៀបឲ្យពេញមកនៅពេលដែលតម្រៀបពេញហើយយើងយកអំបិលរបស់យើងមករោយពីលើបែបនេះ យើងធ្វើបែបនេះដើម្បីឲ្យបង្គារបស់យើងងាយឆ្អិនហើយឆ្អិនបានល្អពេលដែលយើងរោយអំបិលរួចហើយយើងក៏ចាប់ផ្ដើមគ្របមួយសន្ទុះសិនបងប្អូនបងប្អូនអាចគ្របទុកទៅមួយសន្ទុះក្រោយប្រហែលជា5នាទីបងប្អូនអាចបើកមើលម្ដងទៀតបង្គាអប់អំបិលរបស់យើងឆ្អិនហើយពេលដែលឆ្អិនយើងគោះបែបនេះមកបងប្អូន យើងគោះវាមកហើយពណ៌ស្រស់ស្អាតមែនទែនហើយសាច់បង្គា បងប្អូនក៏ដឹងដែរគ្រាន់តែឃើញប៉ុណ្ណឹងដឹងថាសាច់បង្គា គឺផ្អែមតែម្ដង នៅពេលដែលបង្គារបស់យើងឆ្អិនរួចហើយខ្ញុំចាប់ដើមបកសម្បកបែបនេះបងប្អូនយើងបកសម្បកនេះអឺដើម្បីឲ្យងាយស្រួលនៅក្នុងការញ៉ាំបើសិនជាបងប្អូនចូលចិត្តទាំងសម្បកក៏បានប៉ុន្តែខ្ញុំអឺបកសម្បកបែបនេះរួចហើយយើងយកទៅស្រោចនឹងទឹកជ្រលក់របស់យើងសម្បករបស់បង្គារបស់យើងក៏ជាប់អំបិលតិចតួចទៅពេលអញ្ចឹងទៅបើសិនជាបងប្អូនញ៉ាំអាចនឹងមានជាតិប្រៃឡោមឡោមតិចតិចដែរតែវាមិនធ្វើឲ្យរំខាននៅក្នុងការញ៉ាំទេវាធ្វើឲ្យបង្កើនរសជាតិនៅពេលដែលយើងញ៉ាំវិញ ឥឡូវនេះទឹកជ្រលក់របស់យើងក៏រួចហើយបង្គារបស់យើងក៏ឆ្អិនហើយអញ្ចឹងហើយយើងចាប់ផ្ដើមស្រោចបែបនេះមកបងប្អូនជាតិណាស់បងប្អូនហើយចំពោះមុខម្ហូបមួយមុខនេះបើសិនជាបងប្អូន បុកទឹកជ្រលក់ដូចដែលខ្ញុំធ្វើបែបនេះហើយបងប្អូន យកទៅដាក់ក្បែរខ្លួនបងប្អូនដុតបណ្ដាហើយញ៉ាំបណ្ដាជាមួយនឹងទឹកជ្រលក់របស់យើង ហើយជួបជុំបងប្អូនជុំគ្នាគឺថាមានអារម្មណ៍ថាស្រស់ស្រាយមែនទែនហើយរសជាតិក៏ឆ្ងាញ់បង្កើនឲ្យមាន ភាពរីករាយកាន់តែខ្លាំង ลางลาง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 ថ្មីបន្ថែមទៀត។